អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការខាំងប៉ាខ្ញុំជឿថាអ្នកមួយចំនួនក៏គាត់ចេះដែរប៉ុន្តែអ្នកមួយចំនួនតូចក៏គាត់នៅតែអត់ដឹងពីរបៀបនៃការខាំងប៉ាដែរហើយតាមពិតអឺអ្នកដែលចេះខាំងប៉ាភាកច្រើន គឺអ្នកដែលគាត់លេងអេសាត់ហ្នឹងហើយតែសារគាត់ត្រូវការធ្វើការខាំងដើម្បី ទាញឆ្កែទាញអីចឹងគេគប់ចឹងណាហ្នឹងហើយ ហើយអ្នកមួយចំនួនទៀតក៏ព្យាយាមយកអាការអាការដែលធ្វើឲ្យគៀងប៉ាក់ហ្នឹងដើម្បីទាញមេចូលដើម្បីធ្វើការស៊ីមេស៊ីតឯងណាហ្នឹងហើយហើយមានអ្នកខ្លះក៏ឆាតមកសួរខ្ញុំថាតើចេះចូលកន្លែង map ខ្មៅអត់កន្លែងហ្នឹងខ្ញុំក៏អត់ចេះដែរហ្នឹងហើយអូខេតើឥឡូវខ្ញុំចូលប្រហែលប៉ាឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំគិតថាបើសិនជាករណីអ្នកទាំងអស់គ្នាចេះនៅកន្លែងកាមផ្សេងអូខេអ្នកទាំងអស់គ្នាអាចឆាតក្នុង page បានណាបើសិនជាករណីអ្នកទាំងអស់គ្នាចង់ share ទៅអ្នកដទៃទៀតគាត់ចេះណា អូខេឥឡូវអ្វីដែលខ្ញុំចេះខ្ញុំអាចព្យាយាមប្រាប់បានតាមកលៈពីកលៈទេអូខេកន្លែងនេះគឺខ្ញុំឈរនៅទីតាំងប៉អឺមអីអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានណានេះគឺយើងចាប់ដើមខាំងពីកន្លែងនេះចេញមកអឺតាមពិតកន្លែងនេះអត់អីនឹងពិបាកឯងអ្នកទាំងអស់គ្នាខ្ញុំស៊ូមមកចិត្តតិចស្រួលមើលនេះអ្នកទាំងអស់គ្នាដើរតាមនេះមកនេះចូលជ្រុងកន្លែងរូបដូចយើងចាត់ដីនេះមកដើរប្រឆិតប្រឆិតអញ្ចឹងហ្នឹងហើយនេះណាហើយកន្លែងនេះយើងដើរមកកន្លែងហ្នឹងទៀតហើយកន្លែងនេះអឺនេះ ឡើយយើងដើរមកត្រង់យីមកហ្នឹងហើយអូខេអានេះអត់កើតទេដោយសារវាអាចចុចបានដល់ភាសាទៀតអឺព្យាយាមធ្វើវាម្ដងឬពីរដងមិនអាចធ្វើកើតណាចូលកន្លែងនេះមកយើងដាក់ពីមុខហ្នឹងមកហ្នឹងហើយមកនេះមកណាអូខេចូលមកនេះមកត្រង់មកអូខេនេះចឹងអានេះគាំងណាហ្នឹងហើយបើយើងចង់ដឹងគាំងគេយើងចុះពីលើមកតាមធម្មតានៅពេលដែលយើងចុះឡើងលើ យានជំនិះរបស់យើងណាយើងហៅយានជំនិះចុះហ្នឹងហើយបើសិនជាកណ្ដាលអត់កាំងទេវាលោតឲ្យយើង waiting ឬមួយក៏យើងអាចប្រើ skill បានអញ្ចឹងមានថាកន្លែងនេះយើងធ្វើការកាំងបានហើយដោយសារយើងអាចវាយទៅលើ NPC នេះគេហៅថា NPC ហីប្រភេទ monster ហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងកាំងទៅលើប៉ាអឺមៃឥឡូវខ្ញុំទៅកាំងនៅប៉ាសាវលីអឺនេះឲ្យមើលប៉ា BS លក្ខណៈនៃការកាំងនិយាយទៅតិចនិចគឺផ្សេងផ្សេងគ្នាអ្នកទាំងអស់នេះយើងគិតថាមួយណាយើងប្រើស្រួលយើងប្រើមួយនឹងអញ្ចឹងណាហ្នឹងហើយហើយនគរថ្មីខ្ញុំគិតថាប្រហែលជាមានអ្នកស៊ីមេច្រើនហ្នឹងហើយហើយការកាំងប៉ាក់ក៏មានកាំងច្រើនដែរអញ្ចឹងខ្ញុំព្យាយាមធ្វើវីដេអូថ្មីថ្មីអ្នកទាំងអស់គ្នាមើលអូខេចំពោះប៉ាក់ BS កន្លែងកាំងវាគឺកន្លែងនេះកន្លែងនេះខ្ញុំចុច map ឲ្យមើលគឺចេញពីកន្លែងនេះមកណាអូខេយើងដើរមកទៅ Silcia Culture នេះហ៎ហ្នឹងហើយដើមនេះមកនេះហ៎ នេះចេញមកនេះមកអូខេឥឡូវយើងចុចមើលគាំងនៅអត់ទេសម័យចេញពីនឹងមកសៀលសៀលហ្នឹងមកជ្រកចោចយើងយីនេះអស់មកណានេះហ្នឹងអូខេអត់កើតមិនសាទៀតអូខេមិនសាទៀតតាមធម្មតាចុចអអ្នកទាំងអស់នេះ អាដៃយឺតយឺតចឹងមិនចាំបាច់ខ្ញុំប្រាប់ទេមែនទេហ្នឹងចុចអមវាស៊ីស៊ីជាងជាងនេះនេះមកជ្រុងនេះមកអូខេចាញ់មកនេះមកអឺ raw monster ចុចនេះឃើញកាំងហើយចឹងមានថាបាច់អត់កើតទេនេះឃើញទេតាមធម្មតាបើសិនកាក់អ្នកកាំងទេកន្លែងនេះយើងវាយកើតហ្នឹងហើយបាច់អត់កើតទេហើយយើងអាចឡើងឡើងទៅដើមមើលបានឃើញឡើងលឿនហ្នឹងហើយចឹងកន្លែងនេះមានថាវាកាំងហើយចឹងយើងអាចអូសកែវឲ្យចេញទៅមុខកន្លែងប៉នេះបានហើយអត់ជាបញ្ហាទេ អូខេនេះជាការកាំងប៉ាក់នៅប៉ាក់ BS អូខេនេះបន្តមកទៀតនេះជាការពាំងកាំងនៅប៉ាក់ CVD អញ្ចឹងអ្នកទាំងអស់នេះចូលមកតាមច្រកនេះពីច្រើនការកាំងប៉ាក់គឺយើងចូលតាមច្រកមុខមុខនឹងតែម្ដងនេះហ្នឹងបែបនេះមកចេញមកឡើងនេះរូបនេះចេញមកឡើងមកត្រង់មកណាហើយយើងអាចមើលបាននៅពេលដែលយើងចុះពីលើដាវនេះបើយើងឡើងមកវិញលឿនឡើងមកវិញបែបនេះគឺវាអត់តន់កាំងទេអញ្ចឹងអ្នកទាំងអស់នេះធ្វើវាមិនសាទៀតមកនេះអញ្ចឹងអូខេយើង ចូលឡែកនេះអូខេភាសាទៀតនេះចូលតាមច្រកនេះអានេះនេះសៀទៅសៀតាមយើងជាងនេះមកតាមនេះតាមនេះតាមនេះតាមនេះហ្នឹងហើយធ្វើមិនដាក់វាទេចាញ់ចេញពីជាហៀងហ្នឹងចឹងណាហ្នឹងហើយចោះទៅលើមកអូខេឃើញហើយអញ្ចឹងនេះយើងកាំងនៅប៉ CVD អញ្ចឹងប៉ CVD បើសិនជាករណីនឹងហើយចង់មើលកាំកាំងចូលខ្ញុំមិញមកហើយយើងប្រើ skill ហ្នឹងគេប្រាក់ចាញ់ហ្នឹងហើយមួយកន្លែងទៀតចំពោះប៉ CVD គឺយើងចូលពីក្រោយឡើងនេះ អានេះជាទូទៅខ្ញុំចូលស៊ីមេកាពីលើកមុននឹងឯកានៅ server ឡុងវែកអឺខ្ញុំជាយាមប្រាក់ផ្លែណាខ្ញុំចេះអញ្ចឹងបើអ្នកទាំងអស់នេះចង់ share អ្វីដែលអ្នកទាំងអស់នេះចេះអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង page ណាហ្នឹងហើយអឺដូចជា ចូលតាមច្រកនេះនេះជ្រុងនេះដើមអាស័យនេះតែខ្ញុំអត់ចំណាំតែកន្លែងណាដែរនេះជាយាមចូលច្រកតូចតូចហ្នឹងមកហ្នឹងហើយតែស៊ីទៅស៊ីទៅនេះអស់មកហ្នឹងហើយរហូតដល់កដាល ុំអាស័យច្រើនពេកហើយយូរដែរខ្ញុំក៏មិនជាចាំដែរចាំខ្ញុំចូលរៀងឆ្ងាយតិចហើយមើលទៅណាជាយាមចូលតាមកលក្ខណៈហ្នឹងរហូតដល់មាត់ទឹកដល់កន្លែងមាត់ទឹកជ្រោះអូខ្ញុំប្រហែលជាចូលជ្រុលពេកមើលទៅប្រហែលជាមុខមុខនេះទេនេះដូចចូលកន្លែងហ្នឹងទេតែហ្នឹងហើយចូលកន្លែងណាបានចូលកន្លែងហ្នឹងមកណា ខេចាញ់មកកន្លែងនេះហើយអញ្ចឹងយើងចាញ់ដល់កន្លែងនេះអញ្ចឹងយើងអាចចុចមើលបាននេះឃើញទេឃើញកាំងទេអញ្ចឹងយើងចូលក្នុងប៉ាក់នេះគឺយើងអាចប្រើ skill បានហើយភាគច្រើនគេអូសមេមកកន្លែងហ្នឹងដើម្បីធ្វើការស៊ីមេហ្នឹងហើយស៊ីមេក្នុងប៉ាក់ឃើញទេហ្នឹងហើយអូខេនេះគឺរបៀបនៃការធ្វើកាំងនៅប៉ាក់ CVD តោះឥឡូវយើងទៅប៉ាក់ផ្សេងទៀតអូខេ let's go អូខេឥឡូវយើងដល់ប៉ាក់អ៊ូតាំងហ្នឹងហើយហើយដើម្បី ធ្វើការកាំងប៉ាក់អ៊ូតាំងបានយើងចូលមកជ្រុងនេះ យ៉ាងហើយចូលមកជ្រុងមកត្រង់សិនមកហ្នឹងហើយមកត្រង់រហូតយើងដើរទៅសៀទៅសៀដូចគ្នាដែរណាពីជ្រុងនេះចេញមកជ្រុងនេះចឹងដាក់មកវាមកមុខរហូតចឹងមកហ្នឹងហើយជ្រុងទៀតយើងដាក់ទៅសៀទៅសៀនឹងរហូតមកអ្នកនរគ្នាហ្នឹងហើយចេញមកកតុយឈើនេះមកហើយយើងអាចចុចលើ monster បាននេះអញ្ចឹងមិនថាពេលយើងចុចចំចេះណាហ្នឹងហើយនេះចុចចំចេះមានថាអត់តន់កាំងទេអញ្ចឹងយើងចូលវាភាសាទៀតអឺភាគច្រើនបើសិនតែករណីអឺ ចូលបានតបជាយមចូលអាហ្នឹងមិនធ្វើម្ដងពីរដងចេញទេបើគេស្ទាត់អូខេគេធ្វើតាម plate ចេញតែបើសិនកាលណាយើងរៀងអត់សូវស្ទាត់ដែរអាហ្នឹងរៀងយូរបន្តិចណានេះទៅសៀទៅសៀហ្នឹងពីនេះមកចូលចូលតិចតិចមកអូខេចូលតាមនេះមកតាមនេះទៀតណាតាមនេះទៀតចូលមកចូលផុតមកអូខេអូខេចេញចុចលើ monster មកឃើញឃើញកាំងហ្នឹងនេះឃើញយើងអាចឡាយប្រើ skill បានទេកន្លែងនេះឃើញទេ អញ្ចឹងបើសិនកាក់នៅអត់គាំងទេយើងឡើងដាវគឺវាឲ្យ waiting ឡើងនេះហើយអញ្ចឹងឡើងនេះគឺរបៀបនៃការគាំងបាក់នៅបាក់ឧតាំងហ្នឹងហើយអូខេឥឡូវយើងទៅគាំងនៅបាក់ផ្សេងទៀត let's go អូខេឥឡូវយើងធ្វើការគាំងនៅបាក់ file pp ហ្នឹងហើយកន្លែងគាំងបាក់គឺយើងចូលពីច្រកនេះដូចខ្ញុំតែងប៉ាប់ចឹងគឺយើងដើរវាយឺតយឺតអ្នកទាំងអស់នេះហ្នឹងដើរវាយឺតមកចូលច្រកនេះមកអូខេចាញ់មកឡើងនេះមកចូលក្នុងហ្នឹងណាអូបើយើងខំកលាក់តិចបាត់ហ្នឹង អូខេនេះកាំងវៃក្នុងផងបាក់កើតហ្នឹងហើយអត់កើតទេសុំភាសាទៀតប្រហែលខោកលាក់ឡើងបន្តិចមិញអូខេចូលតាមនេះតាមនេះតាមនេះតាមនេះចូលមកឡាញនេះមកអូខេជ្រោកជ្រោកក្នុងនេះចាញ់មកច្រកនេះវិញឡើងមកនេះមកអូខេនេះគឺជាការកាំងហើយអញ្ចឹងយើងចូលតាមនឹងអ្នកទាំងអស់នេះយើងអាចធ្វើការកាំងបាក់បានហើយឃើញទេ ចឹងមានថាយើងចាំងហ្នឹងយើងអាចប្រើ skill បាននៅពេលដែលយើងចង់ស៊ី media ស៊ីអីយើងដូរតែ PK យើងអាចស៊ីបានណាអូខេអញ្ចឹងនេះគឺជារបៀបកាំងក្នុងប៉ាក់ហ្នឹងហើយមួយទៀតគឺយើងធ្វើការកាំងនៅក្រៅប៉ាក់អញ្ចឹងដើម្បីកាំងក្រៅប៉ាក់បានឥឡូវខ្ញុំសូមចេញទៅក្រៅសិនដើម្បីដោះអាកាំងក្នុងប៉ាក់ចោលណាអ្នកនរនេះហ្នឹងហើយអូខេចាំប៉ុណ្្នឹងបានហើយហើយខ្ញុំអាចធ្វើឲ្យមើលបានអញ្ចឹងខ្ញុំចូលក្នុងប៉ាក់វិញខ្ញុំប្រើ skill ចាញ់ហ្នឹងយើងឡើងដាវក៏ឡើងលឿនដែរ អូខេចាអានេះគឺជារបៀបពាក់កាំងក្រៅប៉ាក់អញ្ចឹងកាំងក្រៅប៉ាក់ចូលកន្លែងដូចគ្នាចឹងដែរអ្នកនរនេះចូលមកកន្លែងនេះមកណាហើយដើរត្រង់ទៅស៊ីទៅស៊ីជាងនេះនេះដើរទៅស៊ីទៅស៊ីទៅស៊ីជាងនេះមកនេះណាដើរដើរដើរមកហ្នឹងហើយអែបអែបហ្នឹងមកណាចេញមកក្រៅវិញមកហើយយើងមកចុចលើ monster មួយមកនេះ monster ឃើញចុចលើ monster កើតឯនេះឃើញនេះយើងប្រើ skill ក៏ប្រើកើតដែរបងនេះឃើញកើតទេអត់កើតទេ ចឹងយើងឡើងដាក់ឡើងលឿនដែរអូខេនេះគឺជារបៀបកៀងនៅប៉ file PP ចឹង file PP យើងចេះបានកៀងពីរបៀបណាហើយ CYD យើងចេះបានកៀងពីរបៀបហើយចំពោះប៉ផ្សេងផ្សេងទៀតបើសិនជាករណីអ្នកទាំងអស់នេះចេះអូខេអ្នកទាំងអស់នេះធ្វើការឆាតក្នុង page មកបើសិនជាករណីអ្នកទាំងអស់ចង់ share ទៅអ្នកផ្សេងណាហ្នឹងហើយខ្ញុំធ្វើការ review ឲ្យមើលអូខេអរគុណចំពោះវីដេអូនៃការកៀងប៉បាយបាយ